បាទតោះអឺខ្ញុំនិយាយអារម្មណ៍តែម្ដងទៅបើបងប្អូនសួរថាអឺអារម្មណ៍បាទបើខ្ញុំទៅទស្សនា menu មិនខ្ញុំឆ្លើយអត់ចេញទេបាទខ្ញុំឆ្លើយអត់ចេញហ្មងហេតុអីបាទខ្ញុំឆ្លើយអត់ចេញគឺវាលើសពីសបាយរីករាយលើសពីរំភើបបាទលើសពីអារម្មណ៍ surprise បាទអារម្មណ៍រីករាយអារម្មណ៍រំភើបគឺវាលើសលុបពេកអញ្ចឹងខ្ញុំខ្ញុំពិបាកអអារម្មណ៍មួយនឹងយកមកប្រាប់បងប្អូនណាបាទគ្រាន់តែការទៅទស្សនាហ្នឹងគឺ វាវាមួយយ៉ាងខ្ញុំអត់បានចេញលុយខ្លួនឯងទេបាទខ្ញុំអត់បានចេញលុយខ្លួនឯងទេគឺជីវ៉ាស់បាទជាអ្នករៀបចំអញ្ជើញខ្ញុំទៅដែលយើងជាដៃគូមួយគ្នាអញ្ចឹងក៏យើងបានទៅចូលរួមទស្សនាការប្រកួតហ្នឹងអញ្ចឹងទាំងការស្នាក់នៅការហូបចុកបាទគឺជីវ៉ាស់ជាអ្នករៀបចំទាំងអស់ហើយអ្វីដែលសំខាន់បាទគឺខ្ញុំបានដេកអូតែលជាមួយនឹងកីឡាករ Man U ហើយរឿងដែលនឹកស្មានមកដល់បាទគឺមានច្រើនមែនទែនបាទនៅក្នុងប្រកួតហ្នឹងដែល ខ្ញុំនិយាយទៅបាទវាវាអស្ចារ្យដែរសម្រាប់ខ្ញុំបាទដែលទៅទស្សនា Man U បាទគឺ3ប្រកួត3ប្រទេសផ្សេងគ្នា បាទទី1គឺ2019បាទខ្ញុំទៅទស្សនា Man U នៅថៃក៏ជីវ៉ាជាអ្នករៀបចំពេលនោះគឺមួយ Inter Milan មកនៅសិង្ហបុរី1ទល់1 2020បាទខែ3ដើមឆ្នាំមុន Covid នោះខ្ញុំទៅដល់អង់គ្លេសបាទទៅ Old Trafford លើកទី2ក៏ជីវ៉ារៀបចំគឺ Man U បាទឆ្នាំ Man City អឺ មិនយូរឈ្នះដែរប៉ុន្តែយើងជា fan យើងយើងយើងរំពឹងថាល្អបាទហើយអឺដល់នឹងលើកទី2នៅអង់គ្លេសលើកទី3បាទគឺនៅថៃបាទការទៅថៃទៅទស្សនាហ្នឹងក៏ជីវ៉ានៅរៀបចំដែរហើយមែនតើទៅតាមពិតខ្ញុំទិញសបត់ទៅមើលទេបងប្អូនអរគ្នាខ្ញុំទិញសបត់ខ្ញុំថាទៅពីអ្នកប្អូនប្រុសខ្ញុំ Peter បើតែខ្ញុំខ្ញុំទិញសបត់ទៅសបត់អស់អា250ហ្នឹងហើយអា500វាសល់ទៅមកសបត់ចឹងទៅតាំងពី menu ចេញលក់ដបងដបងគេប្រកាសលក់ដបងដបងអញ្ចឹង មានតែមួយសបុតហើយបើទៅទៀតសបុតវាអស់ដូចជា1000ណាអា level លើហ្នឹងអញ្ចឹងក៏ខ្ញុំសម្រេចថាអត់ទិញ បាទអញ្ចឹងក៏សម្រេចថាអត់ទៅបាទអត់ទៅបានប្រហែលជាមួយអាទិត្យពីអាទិត្យក្រោយបាទជីវ៉ាគាត់តាក់តងមកអឺអូខេយើងមាន trip ទៅថៃអូយខ្ញុំឡើង surprise មែនតើតែចៃដន្យបងអូនខ្ញុំអត់បានទៅវិញបាទអញ្ចឹងក៏យើងបានទៅបាទហើយនេះអាវបើលះហត្ថលេខាតិចខ្ញុំបង្ហាញសារទៀតមកខ្ញុំបង្ហាញភាសាហើយហើយបាទ ចឹងដំណើរទស្សនាទៅថៃបងប្អូនអរគ្នាបាទគឺយើងចេញពីខ្មែរទៅថ្ងៃ9បាទថ្ងៃ9ទៅដល់ថ្ងៃយប់ថ្ងៃ9នេះយើងសម្រាប់ថ្ងៃ10បាទគឺយើងចាប់ផ្ដើមជួបជាមួយកីឡាករ Man U ដូចខ្ញុំ live ឲ្យបងប្អូនមើលអញ្ចឹងអឺខ្ញុំទៅស្នាក់នៅ hotel ដែលកីឡាករ Man U គឺគេងនៅក្នុងបាទគាត់គេងនៅនៅជាន់ទី6បាទហើយខ្ញុំគេងនៅជាន់ទី24អឺរឿងនេះមិនគួរឲ្យជឿបងប្អូនទាំងអស់គ្នាខ្ញុំខ្ញុំគិតថាបងប្អូនទាំងអស់គ្នាបើសិនជាជួបដូចខ្ញុំដែរបាទខ្ញុំគិតថាបងប្អូនអាចនឹងភាំងហើយអាចនឹង អាចនឹងធ្វើឲ្យអត់ចេញបាទគឺខ្ញុំជិះចដាយន្តបាទជាមួយនឹង Diago Dalot ចៃដនមែនតើបងប្អូនអរគ្នាថ្ងៃ10ថ្ងៃដំបូងថ្ងៃទី1ហ្នឹងបាទគឺខ្ញុំជិះចដាយន្តមួយ Diago Dalot ក៏ជិះតែម្នាក់ឯងទេហើយខ្ញុំពីរនាក់លោកយេនម៉ៅបាទចូលទៅចដាយន្តហ្នឹងខ្ញុំប្រហែលមកជួយពេលអើមែនយូសរសៃកលាករបាទវាវាភាំងយើងធ្លាប់តែឃើញគាត់តាមទូទាស់តាមអីចឹងណាដល់ពេលទៅឃើញគាត់ផ្ទាល់ក្នុងចដាយន្តលក្ខណៈថាអឺអត់ដឹងបាទ ហើយខំមើលមុខខ្ញុំចំណាំគាត់បជ្រួយឡើយនេះខ្ញុំមើលស្តៀងមែនទេហើយគាត់ឈរមិនឈរទល់មុខយើងហើយឈរចំហៀងពីយើងបងប្អូនដឹងហើយបាទចូលចរាយន្តទៅយើងឈររៀងគ្នាអញ្ចឹងណាខ្ញុំមើល download អត់ស្គាល់បាទហើយអឺឈរមកស្ទូលោកយេនម៉ៅសេទៅគាត់នៃធំវិយូយតែខ្ញុំអត់ដឹងលោកយេនម៉ៅក៏ដឹងដែរហើយឡើងកៀងអ្នកនរខ្ញុំមើលជើងតែជើងធំលើកលាករដើរដើរអ្នកតតបាល់ដើរ download ទៅ ដល់ពេលមើលទៅជើងប្រពន្ធណាដែរបាទដល់ឡត់ហើយអីដល់ពេលគាត់រៀបហៅគាត់ដល់ជាន់ទី6គាត់ចេញទៅកន្លែងគាត់បាត់ហើយជាន់តែគាត់ទៅនឹងយើងចូលអត់កើតទេបាទគឺមានតម្រួតមានសន្តិសុខកិច្ចការពីអញ្ចឹងយើងឡើងស្ដាយហ្មងថាបើសិនជា download មែនសុំគាត់ថត selfie នៅក្នុងចរយន្តអីចឹងណាអត់បានថតអីឡើងអឺ download ដល់ពេលដល់ពេលយើងចាំគាត់នៅកន្លែងគាត់ដើរចេញមកប៉ណ្ណឹងអឺនឹងហើយ download ចប់ហ្មង ចប់និយាយទៅខ្ញុំឡើងស្ដាយខ្លាំងមែនទែនបាទជួបដាឡុតបានថតអាហ្នឹងរឿងរឿងមិនគួរឲ្យជឿមួយដល់ពេលរឿងដែលទី2បាទខ្ញុំគិតថាបងប្អូនដូចគ្នាយើងធ្លាប់តែឃើញគាត់តាមទទួលតាមអីចឹងណាបាទដល់ពេលយើងឃើញគាត់ផ្ទាល់យើងបាក់ពេលខ្លះយើងមើលអត់ស្គាល់ទេបាទអឺមួយទៀតបាទខ្ញុំមកដល់កម្ពុជាវិញហើយបាទ មួយទៀតបើគឺនៅពេលដែលកីឡាករដើរចេញមកដូចខ្ញុំ live បងប្អូនគេមានអាណាំងខាន់ហើយមាន fan មានអីចាំថតចាំហត្ថលេខាអីចឹងទៅដល់ពេលលើកទី1ទៅដែរបាទឃើញកីឡាករដើរចេញមកច្រើនខ្ញុំគិតថាបងប្អូនដូចបានឃើញខ្ញុំ live ចឹងបាទគឺអឺគេហៅថាមានសាំឆូបាទមាន Mark Royer មានគ្រូអំបឹកបាទមានអីមកអញ្ចឹងណាដល់ពេលខ្ញុំឃើញ Van der Beek ខ្ញុំឡើងអាគាត់ ទៅបានអេវ៉ាតុនខ្ចីជើងទៅហើយក៏ត្រឡប់មកវិញអញ្ចឹងខ្ញុំខ្ញុំខ្ញុំឃើញមកដើម្បីខ្ញុំស្អីដេចុងអីស្អីឡើងលឺអីឡើងឡើងដេចុងពេលហ្នឹងអឺឡើងវ៉ាន់ម៉ាន់ដឺបែកពេលហ្នឹងគាត់ឡើងគាត់ឡើងភាំងណាបាទខ្ញុំស្អីទៅគាត់ឡើងភាំងឥឡូវអារៈគាត់ជួយគាត់លឺដេចុងគាត់ងាកមើលងាកមើលជួយស្ដាប់ដេចុងណាហើយធ្វើផ្នែកលើលើលើដើរទៅបាត់ហើយហើយឡើងហ្វែនថៃម្នាក់ម្នាក់ឡើងឆ្មើជួយដេចុងមកដែរ ដូចបងប្អូនដឹងអញ្ចឹងបាទពេលខ្ញុំស្រីលឺលឺខ្ញុំស្រីលឺជាងគេមកតែបើបងប្អូនអត់ជឿសួរតារាឬក៏សួរលោកយើងម៉ៅដែលគាត់ទៅមកខ្ញុំបាទខ្ញុំស្រីដេចងស្រីឡើងលឺស្រីឡើងលឺហ្មងឡើងគេមើលមុខព្រាតអីជួយឌីចុងមកវិញកាត់បានដល់បែកនោះសង្ស័យគ្នាអន់ចិត្តគាត់ដើរទៅបាត់អត់មានសញ្ញេអត់មាននេះអឺនិយាយទៅមួយថ្ងៃថ្ងៃទី1ហ្នឹងឡើងមានអារម្មណ៍ថាអឺឡើងបែកកម្មដ្ឋានហ្មងបាទស្រីដេចុង ហើយមួយទៀតសាន់ឆូបាទខ្ញុំនិយាយសាន់ឆូបាទសេឡង់ប៉ើគេឡង់ពេញហ្នឹងបាទឲ្យខ្ញុំឡើអឺនិយាយថាអារម្មណ៍យើងលើកទី1ឃើញកីឡាករផ្ទាល់គៀកគៀកខ្ញុំធ្លាប់ទៅមើលពីរដងមែនមិនដែរយើងមើលឆ្ងាយយើងមើលពីកន្លែងអ្នកមើលទៅដល់ទីលានវាឆ្ងាយបាទហើយដល់ពេលយើងមើលផ្ទាល់ហើយអូបងប្អូនអរគ្នាបើសិនបងប្អូនបានទៅឃើញមានសង្ហក់លូតតោងកលាករបាទខ្ញុំពីអ្នកលោកយេនម៉ៅអឺ ដាក់ម៉ូគ្នាឲ្យតែឃើញ Mark Quire នឹងចដៅយន្តហក់តោកមុនសុំទាត់ហក់តោក Mark Quire ហ្មងបាទបើសិនឃើញនឹងចដៅយន្តមែននិយាយមែនដល់ពេលដល់ពេលអត់ចែកដល់នេះអត់ឃើញ Mark Quire ស្ដាយហ្មងបាទហើយខ្ញុំឃើញអ្នកចាំទី Tom Hinton ខ្ញុំមើលអត់ស្គាល់បាទ Hinton ដែល Man U ខ្ចីពី Aston មកអត់ទិញពី Aston មកហ្នឹងបាទមើលអត់ស្គាល់ឃើញគាត់នៅក្រៅគាត់ដើរឡើងក្បែរយើងហ្មងបាទអាហ្នឹងរឿងថ្ងៃទី1បាទហើយ ថ្ងៃទី1ហ្នឹងបានថតមួយកីឡាករបងប្អូនអរគ្នាខ្ញុំទៅមើលការប្រកួតបាល់ទាត់នៅស្រុកក្រៅខ្ញុំមិនដែរចោលទេបាទទងជាតិខ្មែរខ្ញុំយកទៅខ្ញុំថតហើយមាន fan ថៃបាទមាន fan សិង្ហបុរីគាត់ទៅស្អាតស្អាតបាទសក់វែងគេហ្នឹងហើយពពគេសមានតារាកីឡា BA របស់ជីវ៉ាអីចឹងណាទៅចូលរួមនៅហ្នឹងជាតិមែនតើបាទហើយថ្ងៃហ្នឹងបងប្អូនឃើញខ្ញុំថតជាមួយ Varan មួយ Alex Telles ហើយជាមួយនឹងអឺគេមួយទៀត Luke Luke Shaw ហើយនឹង Anthony Martial បាទខ្ញុំកាន់ទងជាតិនឹង Mark Quire គឺគាត់របួសសរសៃពោះតាមពិតគាត់ត្រូវមក conference នឹងដែរហើយបាទមកជួបពួកយើងដល់គាត់របួសសរសៃពោះនោះគឺគាត់បានចេញក្រៅណាមួយគេ take care គាត់ចឹងណាបាទចឹងទៅក៏អត់បានទៅជួប Mark Quire បាទចឹងជួបបាន3នាក់ដែរបាទគឺ4នាក់បាទ Luke Shaw Alex Telles Anthony Martial ហើយ Rafael Varane មានពួកគាត់នៅក្រៅលយមែនទេបងប្អូនអរគ្នាបាទមាន fit មកសាច់ដុំហ្មងណា ឡើងសាហាវបងបាក់មើលទៅគឺព្រឺសបល់ដេចុងបាទខ្ញុំនិយាយដេចុងវិញខ្ញុំសោចង់ងាប់ហើយបាទហើយកាន់តែស្ដាយវាទេបាទពូដោបាទមកបើសិនពូដោមកនិយាយបាទអូតើហ្នឹងគឺមនុស្សច្រើនសឹងថាបិទ start តែមិនបិទ start បិទផ្លូវមែនបាទហើយឡាន menu នៅឈប់មុខអូតើនាំគ្នាថតពេញហ្នឹងហើយបើបានអឺ គូដោទៅទៀតវាស្ទះចរាចរពេញមកអូតែលហ្មងបាទគឺអ្នកមើលមកនិយាយអ្នកមើលនៅអូតែលបាទគាត់អត់បានគេងនៅអូតែលហ្នឹងមែនប៉ុន្តែគាត់មកដេកចាំក្នុងអូតែលអាកន្លែង lobby កន្លែងទូភ្ញៀវ receptionist ហ្នឹងខ្លះមកអង្គុយចាំមិន10 2 10ពេលខ្ញុំមកពីណៃ party វិញគាត់នៅអង្គុយចាំនៅអីនៅហ្នឹងពេកហ្នឹងបាទហើយអានេះ fans ស្មោះស្ម័គ្រខ្ញុំជឿជាក់ថាបើសិនជាមិនយូរមកស្រុកខ្មែរក៏មានប្រិមិត្តអង្គុយចាំដូចនេះហើយមិនងាយឃើញទេមិនងាយមកទេគ្រាន់តែចប់ភ្លាមបាទគាត់ បានថាប្រកួតចប់លឹមគាត់ឡើងយន្តហោះទៅអូស្ត្រាលីអញ្ចឹង fan គឺស្មោះស្ម័គ្រមែនទែនបានអង្គុយចាំប៉ុន្តែចង់បញ្ជាក់បងប្អូនថានៅថៃបើ fan Liverpool មួយ Man U គឺច្រើនដូចគ្នាប៉ុន្តែបើយើងមើលទៅគឺ fan Liverpool អាចថាច្រើនបាទអាចថាច្រើនជាង fan Man U បាទអាហ្នឹងថ្ងៃទី1បាទថ្ងៃទី1ហ្នឹងដដែលបាទខ្ញុំជួបខ្ញុំជួបក្រាស់ខ្ញុំអូបាទគឺកញ្ញាដូរ profile menu ត្រូវចិត្តណាស់បងប្អូនអរគ្នា ខ្ញុំចេញពីខ្មែរទៅបាទខ្ញុំរំពឹងថាខ្ញុំនឹងជួបគាត់គាត់ឈ្មោះ Zara Connolly បងប្អូនអាច follow នឹង IG របស់គាត់បានគាត់លេង Facebook ទេគាត់លេង IG គាត់ឈ្មោះ Zara Connolly ខ្ញុំគុំថាខ្ញុំទៅ ខ្មែរខ្ញុំត្រូវរកគាត់ដើម្បីថតរូបមួយគាត់បង្ហាញជូនបងប្អូនរបស់គ្នាហើយថ្ងៃទី1ហ្នឹងដូចជាអាសៀលដែរបាទអាសៀលដែរពេលកីឡាករចេញអីចឹងប្រជុំគ្នាកីឡាករចេញមកមាន fan ចាំទទួលគាត់ឈរនៅអាឡៃ lobby ហ្នឹងខ្ញុំដើរមកខ្ញុំឃើញអឺហ្នឹងហើយជួបហើយសុំថតមួយបាទ កន្លែងហ្នឹងបកស្រាយឲ្យបងប្អូនទៀតបាទខ្ញុំជួបគាត់គាត់គាត់យើងឡើង surprise អឺមកហើយបងម៉ៅថតឲ្យខ្ញុំមួយចូលទៅដល់យើងសុំគាត់ថត take a photo អីចឹងណាបាទដល់ពេលអឺគាត់គាត់គាត់ surprise ដែរគាត់និយាយមួយយើងណាអូខេ can អីចឹងណាប៉ុន្តែគាត់ប្រាប់ថា I'm not a player បាទ player អត់តន់មកអីចឹងណាបាទ ដល់ពេលទៅគាត់គាត់ថាជុំមិនមកបន្ទោតមួយគាត់អញ្ចឹងគាត់មិនមែនកីឡាករអីល្បីអីចឹងណាហើយទៅខ្ញុំក៏ប្រាប់គាត់ថាខ្ញុំស្គាល់គាត់បាទខ្ញុំ follow គាត់ក្នុង IG ខ្ញុំអាសាមើលគាត់ live អីចឹងណាហើយខ្ញុំមួយទៀតខ្ញុំប្រាប់គាត់ដែរថាខ្ញុំផ្ដាំផ្ញើ fan នៅស្រុកខ្មែរគឺចូលចិត្តគាត់អីរហមកគាត់ចឹងខ្ញុំសុំថតរូបមួយដើម្បីឲ្យឲ្យឲ្យ fan នៅខ្មែរបានថតអីចឹងណាគាត់សួរយើង really អីចឹងណា គាត់មិនដឹកស្មានថានៅខ្មែរយើងស្គាល់គាត់ច្រើនទេគាត់ឡើងសម្រាប់តែគាត់មានកីឡាករទេបាទចឹងខ្ញុំក៏ថតមួយគាត់តារាក៏បានថតមួយគាត់បងម៉ៅចាស់កោះហងក៏បានថតមួយគាត់ក្រុមការងារជីវ៉ាក៏បានថតមួយគាត់ជួបគាត់ថ្ងៃទី1អូយបងប្អូនអរគ្នាខ្ញុំឡើងដែលដូចយើងជួប idol របស់យើងអញ្ចឹងបាទសុបាយមែនទេអញ្ចឹងក៏ថតរូបមួយគាត់មួយទៅបន្ទាប់ពីថតរូបមួយគាត់ហើយបាទយើងខ្ញុំផុសខ្ញុំអីឲ្យបងប្អូនមើលអញ្ចឹងណា អីចឹងអើយអស្ចារ្យមែនទេអាហ្នឹងថ្ងៃទី1បាទដល់ពេលថ្ងៃទី2បាទយើងដើរលេងអីទៅជួបកីឡាករផ្ទាល់ទៀតបាទដូចខ្ញុំប្រាប់បងប្អូននេះបាទជួបកីឡាករផ្ទាល់ខ្ញុំបានសញ្ញានេះ meet អាហ្នឹងគេហៅ meet and greet បាទនៅក្នុងកម្មវិធីរបស់គេហ្នឹងបាទ meet and greet នេះអានេះអាវ menu បាទអាវ menu មានសញ្ញេបាទមានពណ៌សនេះបងប្អូនមើលអត់សូវច្បាស់ហ្នឹងមានពណ៌សពីរហ្នឹង បាទសញ្ញេរបស់អឺអាឡិកតេលេសបាទជាមួយនឹងរ៉ាហ្វេវ៉ារ៉ាន់បាទពណ៌សពីរហ្នឹងបាទហើយដល់ពេលអាពណ៌ខ្មៅពីរហ្នឹងអាក្រុមគេលេខ9ហ្នឹងអាហ្នឹងរបស់ Anthony Marshall ហើយដល់ពេលអាវែងជាងគេធំហ្នឹងអាហ្នឹងសញ្ញេរបស់ Luxor បាទ ខ្ញុំជួបកីឡាករផ្ទាល់បាទគាត់អង្គុយនៅតុកហ្នឹងហើយយើងបានមានឱកាសថតរូបមួយគាត់ខ្ញុំមានឱកាសបានឲ្យគាត់សញ្ញេគឺអស្ចារ្យមែនទេបាទខ្ញុំទៅសើការរៀបចំមកជីវ៉ាបាទដែលនាំបងប្អូនខ្មែរយើងទៅទស្សនាហើយសំខាន់ដូចខ្ញុំនិយាយចឹងបើសិនជាយើងទិញសបត់ទៅមើលគឺបានទៅមើលមែនបាទប៉ុន្តែយើងបានត្រឹមទៅមើលបើសិនជាយើងទៅជាមួយជីវ៉ា ឈីវ៉ាគឺនាំយើងទៅជួបដល់កីឡាករហ្មងបាទព្រោះឈីវ៉ាជាដៃគូបឋមរបស់មែនយូអញ្ចឹងឈីវ៉ានាំយើងទៅជួបកីឡាករសញ្ញេកីឡាករថតជាមួយកីឡាករបានទៀតខ្ញុំថតបានជាមួយ Bruno មួយវ៉ារ៉ាន់មួយអីអញ្ចឹងណាហើយនឹងមួយទៀតគឺថតចិត្តមែនតើបាទជាមួយនឹង Victor Lindelof ចាំខ្ញុំផុសរូបនឹងឲ្យបងប្អូនអរគ្នាមើលមួយទៀតបាទ Victor Lindelof អូបាទអារម្មណ៍ពេលហ្នឹងដូចខ្ញុំប្រាប់បងប្អូនបើសួរខ្ញុំថា អារម្មណ៍ពេលនេះមិនខ្ញុំឆ្លើយខ្ញុំពិបាកឆ្លើយហើយវាវាវាពិតជាអឺពិបាកនិយាយបាទពិបាកនិយាយបាទកលាករបើនិយាយទៅបារាំងបារាំងខ្ពស់បាទខ្ពស់មានគាត់ fit មានអត់ធំទេហើយបើដូចម៉ាឡាស៊ីដែលគាត់ទៅមករៀងទូចប៊ូហ្វ្រេតកាន់តែទូចទៅដែរបាទហ្វ្រេតនឹងជួបក្រៅគាត់ទូចតែរៀងបើគេអត់ស្គមទេបាទគឺគេមានសាច់បាទគេ fit ល្អ បាទហ្នឹងថ្ងៃទី2បាទយើងជួបកលាករយើងជួបអីអីចឹងណាបាទហើយដល់ពេលថ្ងៃប្រកួតបាទនេះខ្ញុំកាត់ដល់ថ្ងៃប្រកួតហ្មងទៅបាទយើងនិយាយទៅមាន night party តែអាហ្នឹងកម្មវិធីសបាយសបាយអឺអត់មិនបង្ហាញបងប្អូនក៏បានដែរបាទអាហ្នឹងកម្មវិធីយើងសបាយមួយជីវ៉ាស់អីចឹងទៅបាទនិយាយទៅជីវ៉ាស់យប់ឡើងគឺដឹងតែនាំយើងសបាយហ្មងហើយមួយទៀតបាទបាទខ្ញុំមើលខមមិនបងប្អូនមកមើលអត់ចង់តន់បាទ ដែលមើលមើលបដាឆ្លើយបដាអូបាទខ្ញុំមើលខមមិនមួយទៀត David Nunes នៅក្រៅសង្ហែអត់ David Nunes ហ៎អឺបើសិគាត់តួគាត់មែនណាគឺអែមហ្មងយើងគាត់នៅខ្ពស់នៅក្រៅខ្ពស់មានធំស្អាតមែនទេបាទនិយាយទៅដូចកូនកាត់ឥណ្ឌាក្រហមអញ្ចឹងប៉ុន្តែគាត់ប៉ូទុយហ្គាល់លយមែនទេបាទបើ Bruno យើងទូចនិយាយដល់ Bruno បាទខ្ញុំខ្ញុំតសើកីឡាករ2នាក់បាទដែលដើរសញ្ញេរហូត3នាក់បាទ3នាក់បាទ ទី1គឺមាន Victor Lindelof គាត់សញ្ញេតាំងពីដើមផ្លូវដល់ចុងផ្លូវបាទក្នុងអូតែលគឺតមានខ្សែបញ្ចូលបានសញ្ញេតាំងក្នុងអូតែលរហូតដល់ច្រកចេញហើយនឹងមាន fan ចាំនៅច្រកខាងក្រៅទៀតបាទគឺ Lindelof សញ្ញេតាំងពីក្នុងដល់ក្រៅមានមួយទៀតបាទគឺ Darren Fletcher legend បាទគាត់សញ្ញេតាំងពីក្នុងដល់ក្រៅនិង Bruno សញ្ញេលឹះ Lindelof ហើយ Fletcher ទៅសញ្ញេតាំងពីក្បាល អឺគេថាក្បាលដល់កតុយអ្នកគ្រប់គ្រងដែលតម្រងជួរហ្នឹងសញ្ញេទាំងអស់មិនថាក្នុងមិនថាក្រៅនិយាយទៅ Bruno respect កលាករអឺ respect អ្នកគ្រប់គ្រងមែនទោះបីជាគាត់អត់សូវបានថតរូបប្រាក់តាក់មែនតែគាត់សញ្ញេទាំងអស់បាទគាត់សញ្ញេទាំងអស់អាហ្នឹងមួយបាទអូខេបាទចូលដល់ថ្ងៃប្រកួតបាទចូលដល់ថ្ងៃប្រកួតអឺខ្ញុំមិនទៅ start បាទទៅ start ហ្នឹងវាភ្លៀងរលឹមរលឹមអីចឹងណាបាទដើរខ្ញុំ live បានបន្តិចដែរព្រោះអត់បានច្រើនទេព្រោះខ្លាចជាប់ភ្លេង license អីចឹងណាបាទ អឺទៅមើល fan អូបាននៅថៃ fan វាគ្រប់ត្របើនិយាយចំទៅខ្ញុំអាចថាតសើការរៀបចំរបស់គេបន្តិចទៅចុះទី1បាទគឺស្ទះផ្លូវដូចតែគ្នាទេបាទនិយាយចំនេះគឺស្ទះផ្លូវដូចតែគ្នាទេប៉ុន្តែ fan គេគឺគេដឹងហ្មងដើរទៅដើររាប់គីឡូដីបាទដើរទៅហ្មងអត់ជិះម៉ូតូអត់ជិះឡានទៅទេហើយបើនិយាយពីម៉ូតូបាទខ្ញុំម៉ូតូតិចមែនតើបាទតិចមែនតើហើយបើឡាននិយាយចំទៅគឺអ្នកទៅមើលពីច្រើនគឺ គេប្រើមធ្យោបាយសាធារណៈបាទមធ្យោបាយសាធារណៈហើយអឺដើរទៅដូចបនបន្ទូកនៅខ្មែរយើងហ្នឹងមកដើរដង្ហែគ្នាពេញតែផ្លូវហ្នឹងហើយវាស្ទះមែនបាទស្ទះដោយសារតែអ្នកខ្លះមកពីចម្ងាយជីឡានអឺក្រុងតាក់ស៊ីអញ្ចឹងណាបាទប៉ុន្តែបើមែនទែនគឺស្ទះស្ទះដូចគ្នា តែមិនស្ទះកកកុញឯខ្លាំងទេហើយសំខាន់គឺ fan គេដើរទៅមើលបាទចូលទៅគឺមានការរៀបចំអីល្អមែនទែន តសើគេកន្លែងហ្នឹងមួយចុះបាទដូចស្តង់គេបាទមានស្តង់លីវើពូលផ្សេងមានស្តង់មែនយូផ្សេងមានគូមុខដូចខ្ញុំផុសអីចឹងណាគូមុខគូអីចឹងទៅហើយអឺ fan បាទគឺគេរាក់ទាក់បាទពេលឃើញយើងគេសុំយើងថតគេសួរយើងមកពីណាមកពីខ្មែរបាទមានទាំងថៃមានទាំងវៀតណាមមានសិង្ហបុរីមានអីមកទស្សនាអីចឹងទៅ បាទចឹងគេសុំយើងថតរូបគេសួរមកពីខ្មែរគេឡើង surprise អញ្ចឹងបាទហើយបើតាមមើលប្រិមិត្តខ្មែរយើងទស្សនាបាទមានក្រុមពូឈៀវមួយក្រុមទៅ បាទមានក្រុមខាងប្រិមិត្ត Man U ស្មោះស្ម័គ្រមកក្រុមច្រើនទៅ បាទហើយមានខាងប៉េសកម្ពុជាក៏ឃើញទៅដែរបាទអូនមួយហ្នឹងគាត់ថតមកខ្ញុំដែរប៉េសកម្ពុជាសមាជិកប៉េសលើតែទៅ3នាក់ហើយមានបងខំពូរីបាទជាមួយច័ន្ទវឌ្ឍនាការហ្នឹងហើយបាទខ្ញុំខ្ញុំអង្គុយក្បែរច័ន្ទវឌ្ឍនាការក៏បានទៅថតគាត់ទៅដំបូងខ្ញុំអត់ដឹងថាគាត់អង្គុយណាទេតែឃើញគាត់ផុសបងពូរីគាត់ផុសអឺ នៅក្បែរគ្នាអញ្ចឹងខ្ញុំក៏អើតមើលឲ្យមនុស្សច្រើនណាមើលឃើញដែរតែខ្ញុំដឹងច័ន្ទវឌ្ឍនាការគាត់សាក់ក្រហមបាទអញ្ចឹងក៏សាក់សសាក់ក្រហមនឹងបាទអញ្ចឹងក៏មើលមើលទៅអឺច័ន្ទវឌ្ឍនាការមិនក៏ទៅថតមួយគាត់អញ្ចឹងទៅបាទនិយាយទៅជួបឡើង idol វឌ្ឍនាការហើយបានមើលទៀតហើយការប្រកួតនឹងខ្ញុំនិយាយត្រង់បងប្អូនអរគ្នាបាទខ្ញុំចេញពីខ្មែរទៅខ្ញុំអត់គិតថា Man U ឈ្នះទេបាទខ្ញុំនិយាយមែនខ្ញុំគិតថាស្មើឬក៏ចាញ់អីចឹងទៅប៉ុន្តែការប្រកួតនឹងវានឹកស្មានមិនដល់តែយើងឈ្នះរហូតដល់ទៅ4-0ឡើងសាហាវហ្មងបាទ មុនការប្រកួតមកដល់គឺគេមាន concert មានអីយីទៅគេរៀបចំមួយយ៉ាងដែរណា បាទវាល្អគួរសមអីតាំងការចៃសបុតចៃអីគឺល្អបាទនិយាយថាល្អហើយមួយទៀតថៃបាទគឺការប្រមូលផ្ដុំជាអឺចូលទស្សនាការប្រកួតគេតម្ងជួគេអីសម្បីតែទិញអីវ៉ាន់និយាយទៅគេ respect គ្នាទៅវិញទៅមកគេគោរពគ្នាទៅវិញទៅមកគេ ពាក្យដំបូងដែលគេសុំគឺ sorry បាទ sorry ឬក៏និយាយជាភាសាថៃខ្ញុំស្ដាប់បានគេសុំទោសយើងអីសុំទៅមួយសុំចូលមួយអីចឹងណាបាទគឺតំណមែនទេយើងស្ដាប់មកយើងអារម្មណ៍ល្អហើយការតំងជួឲ្យសម្បត្តិខ្ញុំឃើញគេអត់ដដើមគ្នាទេអ្នកមកក្រោយគឺគេដឹងភារកិច្ចរបស់គេគឺចូលក្រោយតំងជួដល់មុខហើយគេមានមួយទៀតសន្តិសុខរបស់គេបងប្អូនអរគុណខ្ញុំតសើសន្តិសុខទៀតយើងសួរគេថាបងហ្គេតនេះនៅណា អីចឹងណាបាទតែសួរជាភាសាអង់គ្លេសទេបាទបងគេរៀនគេច្អល់ហើយគេដឹកដៃយើងនាំយើងទៅមើលនិយាយថាឡើងកក់ក្ដៅហ្មងបាទកក់ក្ដៅហ្មងសូម្បីតែសំឡេងភាសាបាទគេហ្នឹងក៏យើងអឺអឺស្ដាប់ទៅអារម្មណ៍ល្អបាទយើងទទួលយកបានហើយប៉លិសរបស់គេគេគេ take care យើងបាទខ្ញុំតែសើកន្លែងហ្នឹងតែអាហ្នឹងដោយសារតែកម្មវិធីធំអីមិនខ្ញុំមិនដឹងទេណាប៉ុន្តែគាត់ថាខ្ញុំឃើញមិនខ្ញុំនិយាយចឹងបាទហើយអូ fan ថៃបាទដូចខ្ញុំទៅមើល training ទៀតបាទមុនការប្រកួតថ្ងៃទី2ហ្នឹងគឺខ្ញុំទៅមើល training ទៅដល់ start រាចាម៉ង់កាឡាហ្នឹងគឺមើលកីឡាករវឹកហាត់បាទអស្ចារ្យបាទគេមានកីឡាករ Liverpool ហាត់មកពេលទៅកីឡាករ Man U ហាត់មកពេលហាត់នៅរាចាម៉ង់កាឡាដូចគ្នាបាទប៉ុន្តែគេហាត់អញ្ចឹងមែនបាទតែការប្រកួតមុនការប្រកួតគេមាន start មួយទៀតឲ្យពួកគាត់ហាត់បាទគាត់ថាគេហាត់ឲ្យកីឡាឲ្យ fan គាត់មើលអញ្ចឹងណាចឹងមាន fan ហ្នឹងបាទគឺសារ៉ាគាត់ទៅសម្ភាសគាត់លក្ខណៈដែលជាងបាត់ GGMU បាទ Glory Glory Man U បាទខ្ញុំជឿបងប្អូនស្ដាប់តិចចុះបាទ Glory Glory Man United Glory Glory Man United Glory Glory Man United as the red go uh, go marching on on on បាទគឺច្រៀងបတ်ហ្នឹងឡើងស្រស់គ្នាហើយបတ်ហ្នឹងមែនតើគឺវាវែងប៉ុន្តែគេកាត់យកតាប្រហែលគ្នាដែលខ្ញុំច្រៀងមិញគឺច្រៀងឡើងផ្អើល start តែម្ដងបាទ wow ខ្ញុំឡើង wow បាទនិយាយទៅអត់ចាញ់នឹងអង់គ្លេសហ្មងណាពេលនៅថៃ Man U ហ្នឹងគឺគាត់ស្មោះស្ម័គ្រខ្លាំងអាហ្នឹងអាហ្នឹងមួយអញ្ចឹងចូលដល់ការប្រកួតយើងទៅមើលយើងជ្រៀងខ្ញុំហូលខ្ញុំនៅស្អកកតបាត់ទេបាទអញ្ចឹងយើងជួប fan ណាបាញ់ដល់វគ្គចូលមើលកីឡាករយើងជួប fan នៅខ្មែរច្រើនខ្ញុំឃើញគាត់ផុសប៉ុន្តែគាត់ថាពេលខ្លះគឺអត់បានឃើញ media ណាផ្សាយគាត់អីចឹងណាអញ្ចឹងយើងអត់ដឹងតែពេលចប់ការប្រកួតឃើញគាត់ផុសគាត់អីចឹងពិត fan ខ្មែរក៏ទៅមើលច្រើនដែរបាទឃើញគាត់ផុសទុំជិតខ្ញុំសប្បាយចិត្តដែល ឃើញ fan ខ្មែរយើងបានទទួលទស្សនា menu ល្អដូចគ្នាហើយខ្ញុំហ្នឹងហើយខ្ញុំចង់ចែករំលែកអារម្មណ៍ថាពេលយើងទស្សនាផ្ទាល់អារម្មណ៍យើងល្អខ្លាំងបាទល្អខ្លាំងបាទហើយអឺមួយទៀតបាទការប្រកួតនឹងខ្ញុំនិយាយត្រង់អឺអូខេអឺបងប្អូនថាលីវើពូលក៏ដាក់ជើងអឺមិនពេញបាទធ្វើឲ្យកីឡាករចាញ់បាទឬក៏អីអានឹងអូខេបាទការប្រកួតគឺវាតែងតែមានហេតុផលរៀងខ្លួនពេលចាញ់ពេលឈ្នះអីចឹងណា ប៉ុន្តែអឺគ្មានក្រុមណាលេងចង់ចាញ់ទេបងប្អូនគ្នាបាទគ្មានក្រុមណាលេងចង់ចាញ់ទេ menu គឺយើងទទួលស្គាល់11នាក់គឺដាក់ជើងពេញបាទហើយបើយើងចង់ឈ្នះបាទគឺយើងដាក់ជើងពេញបាទដើម្បីចង់ឈ្នះណាមួយវាជាវាជាការដឹកនាំប្រកួតដំបូងរបស់ Ten Hat ក៏អាចដាក់កីឡាករបីឡុកបីឡចូលលេងទេខ្ញុំនិយាយត្រង់បាទទោះបីបងប្អូនទៅវឹកហាត់អត់ទៅធ្វើគ្រូមឹកណាក៏ដោយយើងដឹងតែចង់ឈ្នះលេងដាក់ទឹក20ដបក៏យើងនៅចង់ឈ្នះគាត់ថាយើងលេងវាមានលក្ខខណ្ឌមិត្តភាពអញ្ចឹង ការប្រកួតហ្នឹងគឺអឺគាត់ដល់កីឡាករចេញមកបាទគឺហូរសុបាយសប្រាយអញ្ចឹងបាទយើងឃើញមែនឈុតទី1លីភូដាក់កីឡាករគឺដូរ3ដងបាទដូរ3ដងដូរកីឡាករអឺម្ដងមួយក្រុមម្ដងមួយក្រុមហ្មងសឹងតែមួយក្រុមហ្មងបាទហើយមែនយូអឺតង់ទី1ហ្នឹងគឺដាក់ឈុតពេញបាទកីឡាករខ្លាំងពេញហើយយើងឃើញហើយបាទ C30 អានេះខ្ញុំអត់វិភាគអីច្រើនទេបាទព្រោះខ្ញុំអត់មកវិភាគបាល់ទេខ្ញុំវិភាគបាទដំណើរទស្សនាការប្រកួតហ្នឹង អញ្ចឹងបើទោះបីជាដាក់ក្មេងក៏ដោយដាក់ចាស់ក៏ដោយបាទគឺរាចាញ់ដឹងចាញ់ឈ្នះដឹងឈ្នះបាទហើយមែនតើខ្ញុំឃើញគេ troll man u ច្រើនពេលឈ្នះ4-0អីចឹងណាបាទធម្មតាពៀនអីក៏ដោយពៀនមិត្តភាព precision ធួយក៏ដោយអឺយើងត្រូវឈ្នះបាទពៀនធំក៏យើងត្រូវការចាំបាច់កាន់ឈ្នះបាទហើយពៀនទូចបើថាមិនឈ្នះទៀតអានឹងវាកាន់តែអន់តែសំខាន់យើងឈ្នះបាទ4-0ហើយ អឺបាទឃើញគេ fail man troll man you ច្រើនចឹងខ្ញុំអត់និយាយខ្ញុំអត់លើកមកនិយាយទេបាទកុំឲ្យប៉ះពាល់ fan ព្រោះខ្ញុំអត់ដែរទៅប៉ះពាល់ក្រុមគេទេបាទអូខេបាទអញ្ចឹងគឺពាក្យអីពាក្យទៅបាទពេលខ្លះចាញ់វាគ្រាន់តែជាលេសទេបាទអឺពេលខ្លះលួង ខ្លួនឯងអីចឹងណាបាទតែសំខាន់យើងឆ្លៅស្រីឡើងស្អកក៏មាន គេទះដៃទៅតាមចង្វាក់ភ្លេងមាន គេហូមានគេច្រៀងមានគេស្រែកអីចឹងទៅមានប៊ូមានអីនៅ ក្នុង start ចឹងលយមែនតើបាទ អញ្ចឹងចប់ការប្រកួតភ្លាមបាទគឺគេមានធัวមួយទៀតបាទគឺទៅណៃផាធី បាទនិយាយទៅឈ្នះជប់លៀងប្រាវបាទខ្ញុំផឲ្យបងប្អូនអរគ្នាអញ្ចឹងបាទជប់លៀងនៅមហានគរ Sky Bar ហ្នឹងគឺអឺមហានគរហ្នឹងគឺអឺអាគារខ្ពស់ជាងគេនៅថៃបាទ300ម៉ែត្របាទ300ម៉ែត្រអញ្ចឹងក៏ទៅជប់លៀងនៅនឹងជួប West Brown ទៀតបាទ West Brown បងប្អូនដឹងហើយបាទកីឡាករខ្សែការពារ Man U បាទអឺកីឡាករខ្សែការពារ Man U លោកមុនហ្នឹងណាបាទអញ្ចឹងគឺ ជួបគាត់បាទក៏បានថតរូបគាត់នៅក្នុងក្លឹបចឹងទៅបាទគឺជប់លៀងជាមួយជីវ៉ានិយាយទៅឈ្នះភ្លាមជប់លៀងសបាយផ្លែតបាទចង់និយាយចឹងហើយមែនតើទៅរឿងឈ្នះចាញ់វាយើងធម្មតាបាទហើយអានេះមិត្តភាពថាឈ្នះហើយចាំមើលទៅប្រកួតនៅក្នុងលីកអីមិនអីមិនអាហ្នឹងយើងចាំមើលតទៀតយើងអាចដឹងទេយើងអាចដឹងថា Liverpool ខ្លាំង Man City ខ្លាំង Chelsea ខ្លាំង Arsenal ខ្លាំងទេបាទឬក៏ Man U ខ្សោយអីមិនយើងអត់ដឹងទេសំខាន់មើលការប្រកួតជាក់ស្ដែងបាទមើលការប្រកួតជាក់ស្ដែង ហើយអូបាទមួយទៀតខ្ញុំបានពេលពេលមុនចូលការប្រកួតបាទបកក្រោយតិចមុនចូលការប្រកួតគឺវាដូចនិស័យមែនតើបាទខ្ញុំជួបសារ៉ានឹងភាសាទៀតអីមិនមែននិស័យស្រឡាញ់គ្នាអីណាបាទគាត់យើងចូលចិត្តគាត់យើងចាត់ទុកគាត់ជា idol ជាអីអញ្ចឹងណាបាទជួបជាក្រាស់ជាអីអញ្ចឹងទៅអឺជួបគាត់នៅតាមអាអាបណ្ដុំ fan ដែលដែលដើរទៅតាមស្តង់តាមអីទិញវត្ថុអនុស្សាវរីយ៍ដើរទៅកន្លែង get អីមើលអីអញ្ចឹងណាបាទ chẳng cứ ờ chụp quạt và chụp quạt chụp quạt nhầm sống sống quạt thọ thủ kì bà tập bất nhầm sống quạt thọ thủ kì bà nhầm cù mốc cù ấy sạt ấy hỏi chẳng nhầm sống quạt thọ thủ kì chẳng nè bà thấy con đã ok bà ai thọ bán hình tách con sống sống sống sống phía mình bà như ta nhưng cật mà tù đá sống phía chơi sống phía ấy kia chơi chẳng có ừ ok bà bị cá <laughs> ai sống phía អូខេអញ្ចឹងគាត់ក៏សម្ភារអីចឹងទៅថាសួរយើងមកពីណាហើយពេលនោះខ្ញុំភ័យមែនបងប្អូនគ្នាធ្វើការទទួល2 10ឆ្នាំហើយបើគេសម្ភារនៅភ័យទៀតលក្ខសភាមិនមិនសុំងុំបើគឺក្រាស់លក្ខសភាទៀតអូយបាទ idol សភាភ័យបើញ៉ែចង់ចេញគាត់សួរយើងឈ្មោះអីមកពីណាយើងខ្ញុំប្រាប់ថាឈ្មោះមនោរមមកពីខេមបូឌីវ៉ាវគាត់ថា amazing បាទអស្ចារ្យមែនហើយគាត់សួរយើងអារម្មណ៍មិនដែរមកទស្សនាការប្រកួតនៅថៃអីចឹងណាបាទអញ្ចឹងខ្ញុំក៏ប្រាប់ខ្ញុំសប្បាយខ្ញុំរីករាយ excited អីចឹងទៅបាទហើយខ្ញុំប្រាប់គាត់ថាលីលើកទី3ហើយដែលខ្ញុំមកមើល Man U លើកទី1សិង្ហបុរីលើកទី2ថៃបាទលើកអឺលើកទី2អង់គ្លេសលើកទី3អឺនៅថៃបាទហើយគាត់សួរអារម្មណ៍មិនមិនអីចឹងណាបាទចឹងទៅហើយនឹងគាត់សួរមកសំណួរទៀតពេលសុទ្ធចូលធ្វើមិនអីចឹងទៅខ្ញុំក៏ប្រាប់គាត់តាមនឹងហើយក៏បាន ចូល MU TV ទៅឡើយហ្នឹងខ្ញុំខ្ញុំឡើងអត់គិតនឹកអត់ស្មានដល់ថាខ្ញុំបានចូលទៅក្នុង MU TV បាទខ្ញុំធ្លាប់តែមើលតែតាម ទូទស្សន៍តាម YouTube ដល់ពេលហើយអឺ ឃើញចូលទៅក្នុង MUTV ខ្ញុំដាក់អូយបាទឡើងអែមហ្មងគេថាអឺវាវាមិនអស់ចាយទេបើសម្រាប់គេថាវាជាទូទៅមិនដែលក្នុងនាមយើងជា fan បាទយើងជា fan យើងបានគ្រប់គ្រងក្លឹបយើងយើង បានចូលទទួលក្នុងក្លឹបយើងអារម្មណ៍ហ្នឹងគឺវាសប្បាយខ្លាំងបាទវាសប្បាយខ្លាំងលឹះពីអ្វីដែលយើងរំពឹងទុកបាទយើងបានចូលទៅក្នុង MUTV ឡើងមានអារម្មណ៍បាទអស្ចារ្យមែនទែនបាទ MUTV ខ្ញុំខ្ញុំឡើងរំភើបមែនខ្ញុំនិយាយមែនអានេះទទួលលក្ខណៈ ទូទាស់ sport ឯកជនរបស់ Man U ល្បី worldwide ខ្ញុំបានចូលក្នុងខ្ញុំខ្ញុំឡើងសប្បាយខ្លាំងមែនទែនបាទ MU TV តែអ្វីដែលសោកស្ដាយបាទគឺខ្ញុំរក link នឹងអត់ឃើញបាទខ្ញុំអត់បានឃើញខ្លួនឯងទៅជាបងប្អូនដែលកំពុងទស្សនាបានឃើញអីចឹងណាបាទមិនឃើញខ្ញុំអត់បានឃើញខ្ញុំរក link ហើយខ្ញុំអរគុណ admin នំប៉ាវបាទដែលគាត់បានខ្ញុំអត់ដឹងថាគាត់កំពុងមើលអត់ទេបាទ admin នំប៉ាវគាត់បានថតរូប វីដេអូនឹងផ្ញើមិនផ្ញើខ្ញុំទេគឺគាត់ផឲ្យគាត់ mention ឈ្មោះខ្ញុំហើយខ្ញុំអរគុណគាត់មែនតើបើគាត់អត់ថតទេមានមានបងប្អូនគាត់ថតពីម្នាក់ដែរគាត់ផ្ញើ take ឲ្យខ្ញុំអញ្ចឹងទៀតខ្ញុំចូលទៅសុំគាត់ដែរបាទអឺអឺអឺខ្ញុំមើលហើយខ្ញុំឡើងមានអារម្មណ៍ថាខ្ញុំ surprise ខ្លួនឯងខ្លាំងមែនតើហើយខ្ញុំបានចូលទៅក្នុង MU TV អើយបាទនឹងសារ៉ាបាទសារ៉ាអ្នកដូរ profile នឹងបាទគាត់អ្នកថតឲ្យបាទគាត់អ្នកថតឲ្យ ហើយគាត់នៅសំភារអីចឹងទៅហើយគាត់គាត់ថា Cambodia គាត់ពេលពេលសំភារចប់ហើយគាត់សួរ Cambodia គាត់ថា yes Cambodia ហើយគាត់ amazing fan Cambodia fan មិនដឹងថាគាត់ស្គាល់ Cambodia អត់ទេបាទតែគាត់លើគាត់គាត់ amazing បាទគាត់សង្ស័យថាគាត់អត់ដឹងថា Cambodia កន្លែងណាផងមើលទៅបាទបើគាត់ menu អត់ដែរមកខ្មែរទេហើយមែនទែនទៅ menu មកថៃពីរដងដូចជាតាមខ្ញុំចាំពីរដងមកដូចជាឆ្នាំ2001បាទមកមួយសាបាទពេលហ្នឹងគឺប្រកួតជាមួយនឹង ថៃបាទជាមួយជាតិថៃបាទកាលឆ្នាំ2001ប្រគួតនៅរាជាមង្កាឡានឹងផ្ទាល់តែម្ដងពេលហ្នឹងអ្នកមើលរហូតដល់ទៅ65000នាក់បាទច្រើនមែនទែនខណៈដែលរាជាមង្កាឡាគឺទុកទស្សនិកជនបានតែ51000នាក់ទេប៉ុន្តែ21ឆ្នាំកន្លងមកគេលោកគេអាប់ដេតដូរកៅអីដូរអីអញ្ចឹងណាអញ្ចឹងលើកទី2លើកទី2បាទ Man U មកថៃបាទហើយតែលើកនេះមិនមែនមកប្រកួតមួយជាមួយជាតិទេគឺមកប្រកួតជាមួយនឹង Liverpool បាទហើយ បងបានចូល MUTV និងបានប្រពន្ធមួយណារំភើបជាងបានរំភើបម្យ៉ាងម្នាក់ដូចខ្ញុំនិយាយអញ្ចឹង NASA Cambodia 700ជាងអូនបាទដូចខ្ញុំប្រាប់អញ្ចឹងបាទគឺវាអត់អស់ចាយទេបាទសម្រាប់ការចូល MUTV សម្រាប់បុគ្គលទូទៅដែលជាមិន fan បាល់ទាត់ឬក៏មិន fan menu ប៉ុន្តែសម្រាប់យើងជា fan menu បាទឬក៏របស់ដែលយើងស្រឡាញ់បាទគឺយើងបានចូលគឺយើងរីករាយអារម្មណ៍នឹងគឺរំភើបបាទឥឡូវមកថាដូចបងប្អូនចង់ ទិញស្បែកជើងមួយ brand នេះបងប្អូនសំលុយរមងបានមកទិញយល់អារម្មណ៍អញ្ចឹងវាថាភាពរីករាយការសប្បាយរីករបស់មនុស្សគឺវាមានរូបភាពប្លែកប្លែកខុសពីគ្នាអញ្ចឹងអត់អាចថាយើងចូលចិត្តនេះគេចូលចិត្តនោះទេចំណូលចិត្តខុសគ្នាបាទអញ្ចឹងខ្ញុំគ្រាន់តែចែកម្លែកទៅកាន់ប្រិមិត្តរបស់ខ្ញុំជាពិសេសប្រិមិត្ត menu ពីដំណើរទៅទស្សនាការប្រកួត menu ខ្ញុំជួបបទពិសោធន៍ថ្មីប្លែករឿងច្រើនជាពិសេសគឺ trip មួយនេះខ្ញុំជួបច្រើនខ្លាំងជាងនៅសិង្ហបុរីជួបច្រើនជាងនៅអង់គ្លេស បាទប្លែកខ្លាំងមែនទែនបាទហើយហ្នឹងហើយបាទខ្ញុំមកដល់ខ្មែរវិញហើយបាទខ្ញុំមកដល់ខ្មែរវិញហើយមកដល់ម៉ោង7ជាងឥឡូវ